ស្រមោលលុបពោត្រជាអង្ចាដូចរូបទីបាដែលធ្លាប់មេតាប្រណីរាប់ត្របាច់គុំគ្នាក្នុងប្រឡែងនឹកប្តីអរគុណជាផ្កាព្រៃអថ្លៃបាត់ទៅទីណាបោកពេជ្រណា វាក៏ប្រាក់រាប់រយម៉ឺនលានសូមដោជាទៀនក៏ប្រៀបពុំបានហាត់ថាអត់រឹងធ្លាប់ទេអត់រេធ្លាប់ដាក់ខលាយ៉ាងឆ្នាំងសឹកសួរថាតើស្រោមជីវ៉ាបាត់ទៅណាហើយអីលីជីតាវិជាសួរបង សួររកអកមកចាស់ផ្លត់ពេលមកទុំតែវទុំមានម្ចាស់អើយទៅណាយក្រនឹងដងអើយបងសែនទំនួចយីតាចរចាប្រាប់ស្រុកបៃនឹងស្នេហ៍ដូចសោបិននេះខិតមានក្តីមេត្តា យំរត់ព្រៃស្រីសោយជាមួយសកសាដៃបងអាយជីតាជីវ៉ាអត់ត្រង់ស្មារតីមនីឃើញស្រមោលមកលុបពោត្រចាំង ដូចរូបជីវ៉ាដែលធ្លាប់មេតាប្រណីធ្លាប់ត្របាច់គូក្លេចក្នុងត្រឡាយនឹកប្តីអោគុណធាតាព្រៃថ្លៃបាត់ទៅទីណាត្បូងពេជ្រណាមានត្រាំងរាប់រយម៉ឺនរៀនសូមដោជាទៀនពព្រៀបពុំបា ទៅមានចាក់អើយទៅណាហើយប្រនឹងបងអើយសែនរុញទំនួចយីតាចរចាប្រាប់ស្រីបៃហ្នឹងស្នេហ៍ដូចសូបិនវាចិត្តគ្មានក្តីមេតាអោកយំរំព្រៃស្រីសោជាមួយសោ Wednesday.